សួស្តីបងប្អូនទាំងអស់គ្នាបាទមកមើលទស្សនានៅវីដេអូថ្មីមួយទៀតដែលខ្ញុំបាទបានទៅចូលរួមនៅអាហារពេលល្ងាចនៅថ្ងៃទី23បាទហើយបានទស្សនានៅរថយន្តថ្មីថ្មីដែលខ្ញុំពុទ្ធផតបានចូលមកបាទនេះឃើញបងប្អូនឃើញមានបងប្អូនយើងជាច្រើនទៅទស្សនានៅកា support គឺជាការអបអរសាទរគ្រប់គ្រងឆ្នាំបាទខ្លួនបាទកើតជំនុំជាបាទហើយគួយបងប្អូនទាំងអស់គាត់មកទស្សនាច្រើនបងប្អូនថ្មីអេមបាទអេមអេមចឹងបងប្អូនចាប់អារម្មណ៍នៅ model ណាមួយបងប្អូនអាចតទៅបានចំពោះរំលោះយ៉ាងម៉េចយ៉ាងណាបងប្អូនអាចពីកំបាំង ចូលខមមិននៅក្នុងវីដេអូនេះមកខ្ញុំនឹងឆ្លើយតបហើយនឹងឲ្យលេខ share ដល់បងប្អូនទាំងអស់ដែលចង់សាសួរនៅរឿងព័ត៌មានឬក៏តម្លៃផ្សេងផ្សេងបងប្អូនអាចចូលខមមិននៅក្នុងវីដេអូនេះមកខ្ញុំនឹងឲ្យលេខ share អ្នកលក់បាទចាំលក់មន្ត្រីអ្នកលក់ដល់បងប្អូនទាំងអស់នេះនេះគឺ Forex Raptor អឺ Forex Raptor នេះគឺ បានទិញជីមកហើយហើយខ្ញុំទិញនេះគឺពណ៌សបងប្អូនគឺអេមសម្រាប់បងប្អូនដែលមានចំការតែចង់ដឹកកសិផលផ្សេងផ្សេងឬក៏ចុះទៅស្រុកទៅស្រែបាទនេះគេ Ranger Raptor បាទគឺអេមបាទទិញជីមកហើយអានេះពាក់ព័ន្ធនឹង Fort Everest ហ្នឹងបងប្អូនសម្រាប់នៅទីក្រុងពេញយើងជិះនៅក្នុងក្រុងជាតាមខេត្តដែរដែលវាអត់មានដីលក្ខដីអី អញ្ចឹងយើងអាចប្រើ Ford Everest បានណាបងគឺបងប្អូនអឺនេះគឺគេបញ្ចុះតម្លៃ69900នៅសល់ត្រឹមតែ64900ដុល្លារអញ្ចឹងបងប្អូនជាឱកាសមួយសម្រាប់បងប្អូនដែលចង់ទិញជីបាទអញ្ចឹងគេបញ្ចុះតម្លៃបានទេបាទបាទនេះគឺអមាលត្រាក់បងប្អូនត្រាក់អញ្ចឹងបងប្អូននេះគឺចុះតម្លៃពី50000 3500ចុះមកហើយ នេះគឺក្រុមហ៊ុន Ford Ford ខ្លាំងថា Ford នេះគឺទស្សនភាពទាំងស្រុងដែលខ្ញុំផ្ដិតដើម្បីចែកជូនបងប្អូនទាំងអស់ដើម្បីទស្សនាហើយកុំភ្លេច subscribe នៅវីដេអូនេះផងបាទដើម្បីទទួលបានវីដេអូថ្មីៗជម្រាបលាបាយបាទអរគុណច្រើន